មុទ្រស្ទឹងលឺជ្រឹងពួនយូរឆ្លងដល់ជំរំចំការ ចំការស្រីធំជាច្រើនហាត់សាសើមើចេញផ្លែសង្កែចេញផ្កាដូចញាណិតចិនដាឲ្យជួបកង្វៃ មរដីព្រោះស្រីល្អណាស់រឿងបាត់ដំបង ចងចិត្តខ្ញុំហើយស្ទឹងសងកែអើយកំហោបាញ់ច្រាស់សូមលោកមេបាមិញមាក្មេងចាស់ ជួយប្រនៃខ្លះដល់កង្វៃផង ដំបងចងចិត្តខ្ញុំហើយស្ទឹងសងកែអើយកំហោបាញ់ច្រាស់សូមលោកមេបាមិញមៀក្មេងចាស់ជួយប្រោះនៃខ្លះដល់កាំងវៃផង